ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់បន្តការខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ស្នើឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់បន្តការខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យរួមជាមួយនឹងការបង្កើនសមត្ថភាពលើផ្នែកបច្ចេកទេសសម្រាប់ការព្យាបាលប្រជាពលរដ្ឋផងដែរក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសម្ភពក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិនាព្រឹកថ្ងៃទី 20ខែមេសាឆ្នាំ2023សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាសមិទ្ធផលថ្មីនេះបានផ្ដល់ឱកាសជាច្រើនក្នុងការព្យាបាលជំងឺឯកទេសផ្នែកកុមារហើយ សង្ឃឹមថាការពង្រឹង សមត្ថភាពផ្នែកវិស័យសុខាភិបាលលើគ្រប់ផ្នែកគឺជាបញ្ហាចាំបាច់ខ្លាំងណាស់ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពសម្ដេចតេជោបន្តថាគោលនយោបាយគាំពារសង្គមទៅលើស្ត្រីក្រីក្រចាប់ពីពេលមានផ្ទៃ ពោះរហូតដល់កូនអាយុ2ឆ្នាំ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណៈបកប្រជាជនកម្ពុជា ដែលនឹងបន្តឲ្យពង្រីកទំហំនៃប្រាក់ឧបត្ថម្ភដែលត្រូវទទួលបានសម្រាប់ស្ត្រីទាំងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា កម្ពុជាពេលនេះពីសង្គ្រាមបែកបាក់មកកាន់កម្ពុជាដែលមានសន្តិភាពគឺកម្ពុជាដែលមានលក្ខណៈអន់ថយមកកាន់កម្ពុជាមួយ ដែលងើបឈរឡើងវិញទោះបីជាមិនទាន់មានក៏ប៉ុន្តែ តែកម្ពុជាគ្មានវិបត្តិម្ហូបអាហារនិងស្បៀងនោះទេ ដូច្នេះយើងត្រូវប្រឹងជាបន្តទៀតហើយសង្ឃឹមថា ក្រុមគ្រូពេទ្យរបស់យើងនឹងចូលរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលរបស់យើងកាន់តែប្រសើរគួរបញ្ជាក់ថានេះជាលើកទី4ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិអគារសម្ភពនេះ មានកម្ពស់4ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ 100ក្រែអាគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនេះនឹងជួយលើកកម្ពស់សុខុមាលភាពមាតានិងកុមារកាន់តែប្រសើរបន្ថែមទៀតព្រោះអាគារនេះមានបំពាក់នៅបរិខាពេទ្យទំនើបទំនើបនិងមានប្រើប្រាស់ប្រព័ន្ធ Digital ក្នុងការគ្រប់គ្រងទិន្នន័យនិងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់អគារសម្ភពថ្មីនេះមានទទឹង15ម៉ែត្រនិង និងបណ្ដោយ60ម៉ែត្រមានកម្ពស់4ជាន់ចាប់ផ្ដើមសាងសង់នៅខែកុម្ភៈឆ្នាំ2021ហើយ បញ្ចប់ការសាងសង់និងបើកឲ្យដំណើរការ នៅ ខែកញ្ញាឆ្នាំ2022ដោយចំណាយថវិការបស់រាជរដ្ឋាភិបាលអគារថ្មីនេះមាន បំពាក់សម្ភារៈបរិការពេទ្យទំនើបទំនើបជាជំនួយរបស់ប្រទេសឆេកដោយ មានផ្ដល់សេវាពិគ្រោះជំងឺកុមារពិនិត្យផ្ទៃពោះចាក់ថ្នាំបង្ការកុមាររោគស្ត្រីសម្រាប់កូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេងៗក្រោយសម្រាល។